អឺអ្នកដែលកំពុងមានទុកព្រោះស្នេហានេះគួរពិចារណាធัวអីប្រព្រឹត្តធัวអីអានឹងវាពាក់ព័ន្ធនឹងអធិស្ស្រ័យមនុស្សផ្ទាល់ខ្លួនផង បើយកតែវិធីសាស្ត្រទៅហ្នឹងជាងកាលវាមិនសូវមានប្រសិទ្ធភាពឯវាពាក់ព័ន្ធនឹងមនុស្សហ្នឹងមានសន្តានយ៉ាងម៉េចផងអាត្មានិយាយពីខ្លួនឯងស្មានអាត្មាមិនចេះស្រឡាញ់គេអីអាត្មាចេះស្រឡាញ់ណា ស្រឡាញ់ចង់បានគេធ្វើពុនទៀតណាពីក្មេងមកណាប៉ុន្តែឲ្យតដាក់ចិត្តស្រឡាញ់នាងណាអាណិតនាងនឹងហើយអាណិតមិនអានេះនិយាយពីអាត្មាខ្លួនឯងណាចេះស្រឡាញ់គេតាំងមុនបួសម៉េះតាំងទូចណាចេះស្រឡាញ់ណាមិននិយាយរឿងស្នេហាឲ្យដឹងណាបើមិនបានទៅធ្វើអីគេតែប៉ុណ្ណឹង ឲ្យតែចាត់ផ្ដើមស្រឡាញ់គេអាត្មាគិតខុសគេនារី ដែលអាត្មាស្រឡាញ់នឹងអត់និយាយរោទេអត់សូវនិយាយរោទេណោសុកចិត្តទៅលេងមួយនាងនាងណាណោប៉ុន្តែមនុស្សដែលស្រឡាញ់នោះអត់និយាយច្រើនទេនឹងពីក្មេងស្រឡាញ់គេតាំងមុនបួសបួសប្រហែលឆ្នាំគឺការចោលបាត់ណាមិនមែនខូចស្នេហ៍បានមកបួសទេមិនមែនខក ស្នេហ៍បានមកបួសទេ គាត់ស្រឡាញ់ទុកក្នុងចិត្តអីចឹងទៅតែយើងមកបួសមកហើយបួសកាលហ្នឹងមិនបួសរៀនធូររៀនអីអីរៀនចង់តែបានចេះសឹកទៅវិញយកគេប៉ុន្តែពេលគេរៀបការអត់មានការទុកយូរទេស្រឡាញ់គេនឹកគេប៉ុន្តែដល់ពេលគេរៀបការវិធីគិតងាយឆាប់បាត់ទុកអាកើតទុក ដូចជាមួយថ្ងៃឬក៏មួយថ្ងៃកន្លះឬក៏ពីរថ្ងៃហ្នឹងរៀងបាក់ចិត្តប៉ិនរួចពីហ្នឹងមកសบายចិត្តសំខាន់វិធីគិតព្រោះការគិតថាចង់រៀនចង់អីហ្នឹងការដែលស្រឡាញ់គេហ្នឹងតាំងចិត្តចេះទៀតណាតាំងចិត្តលយហ្មងតាំងចិត្តថាលើស្រឡាញ់គេបើសិនបើអញមិន អាចคลายជាប្តីល្អទេ យកគេមកពិបាកជាមួយ ខ្លួនចាំគេវាមិនកើតកុំថាឡើយដល់តរលលុយទៅឲ្យថ្លៃផ្ទះគេណែគេលើក ដាក់ជើងពៀនឲ្យអត់យកផងណាអត់យកហ្នឹងមិនមែនមកពីយើងលុយមកពីយើងអន់តាអន់រលលុយអត់បានចាំគេអត់រស់អត់យកឯងអត់យកមក ចឹងបានខំរៀនខំអីខំចេញពីស្រុកហ្នឹងខំរៀនចង់បានពួនទេកាលហ្នឹងនិយាយត្រង់ហ្មងនឹងវាទល់ថាអាចផ្ដល់សេចក្តីសុខឲ្យគេបាននិយាយចឹងគឺស្រឡាញ់មែនចង់បាន គេមែនតែមួយថ្ងៃមួយថ្ងៃពេលយប់អាត្មាដេកអ្នកតាកាលហ្នឹងបនអ្នកតាដែរនោះជាងកាលនិយាយអស់ចាតែកាលក្មេងទេណានៅពីក្មេង កាលណាឧទាហរណ៍កាន់ដុំថ្មមួយចឹងបោះត្រូវផ្សងទៀតបើសិនបោះត្រូវប្រកាសជាបានលៀងបោះត្រូវក៏សុបាយចិត្តតែបោះមិនត្រូវបោះហ្មងទៀតអេយយ៉ាប់ហ្នឹងហើយប៉ុន្តែដល់តែគេការហេតុអីបានមិនមិនកើតទុកយូរតាមទំហំនឹកនឹករອບឆ្នាំណា ប៉ុន្តែមិនបានអាត្មាអត់ការទុកយូរណាអត់ការទុកយូរព្រោះដល់តែមើលមើលឃើញថាតាំងពីចាប់ផ្ដើមស្រឡាញ់គេមកអត់ដែលមានចិត្តកេងប្រវាញ់ពីគេទេគិតថាធ្វើម៉េចចង់ឲ្យគេបានសុខគិតចិត្តគិតថាពេលធ្វើប្តីគេហ្នឹងគឺត្រូវតែជាប្តីល្អដែលផ្ដល់ក្តីញញឹមឲ្យគេគិតអញ្ចឹងដល់ទៅពេលគេការទៅ កើតទុកដែរដឹងកើតទុកដែរដូចរឿងមិនដឹងគេហៅថាទឹះមិនប្រកបណាអញការបាត់ចឹងក៏អាក្នុងទ្រូងវាញាប់ញ័រមករយៈកាលដែរកាលហ្នឹងនៅលោកឯណាគេកាលហ្នឹងស្មើនៅលោកឯនៅសាមណេរតែវាមិនដែលមាន ទូរស័ព្ទអីតាក់ទងគ្នាអីទេប៉ុន្តែស្រឡាញ់វាទុកតែក្នុងចិត្តហ្នឹងដល់ពេល អាម៉េចបានប្រឈប់កោតទុកទៅអានឹងអាចទី1គឺស្រឡាញ់គេអត់ដែលចង់កេងប្រវែងស្អីពីគេទេអត់ដែលគិតសង្ឃឹមថាចង់បានស្អីវាចង់បានគេជាប្រពន្ធប៉ុន្តែគិតតែរឿងចង់ផ្ដល់ឲ្យគេច្រើនជាងចង់បានអីពីគេចង់បានពីគេគឺចង់បានធ្វើតែប្រពន្ធតែមួយមុខប៉ុណ្ណឹងឯងប៉ុន្តែអ្វីដែលយើងគិតថាត្រៀមចង់ឲ្យគេច្រើនណាស់ហ្នឹងហើយ ត្រូវមានផ្ទះសម្បែងត្រូវមានការងារល្អទោះបីយើងនៅជាមួយគ្នាចែកការងារធ្វើមែនប៉ុន្តែយើង responsible ធំនៅក្នុង គ្រួសារហ្នឹងគិតតែចឹងចង់ឲ្យគេបានសុខដល់ពេលគេការទៅក៏គិតបញ្យលខ្លួនឯងថាអា តែយើងស្រឡាញ់គេនឹងស្រឡាញ់ឃើញឃើញចង់ផ្ដល់សុភមង្គលឲ្យគេហើយឥឡូវគេមានប្តីល្អហើយរឿងអីយើងមិនត្រេកអរបើថាគេទៅមានប្តីអាក្រក់អីទៅបើគេទៅមានប្តីធ្វើបាបអីចឹងទៅអានឹងយើងគួរបន្ទោសនាងនឹងឃើញទេអញថាឲ្យចាំអញព្រមចាំឥឡូវវាចឹងអីអីចឹងណាបើឥឡូវគេបានប្តីល្អសោះហ្នឹងប្តីគេមើលទៅវារៀងកលិបជាងឯងទៀត ត្រូវតែអព្រោះជាមនុស្សនឹងយើងចង់ផ្ដល់សេចក្តីសុខឲ្យឈប់កើតទុកនឹងបត់ពិសោធន៍ផ្ទាល់ដែរលោកគ្រូហ៎មិនមែនថាតាមគេទេណាអានេះដឹងណាកាន់តែមិនបានប៉ះកាយប៉ះអីគេប៉ុណ្ណឹងឯងប៉ុន្តែបើចិត្តធ្លាប់មានដឹងយល់តើ មិនទៅលោមូលសោះណារឿងចឹងចឹងអេចឹងមិនថា ស្នេហាហ្នឹងបើកាលណាស្នេហាដែលនាំឲ្យកើតទុកដូចអាត្មាស្នេហាគេហ្នឹងក៏ក៏ស្នេហាតណ្ហាដែរនិយាយហ្នឹងមិញដែលនាំឲ្យយើងកើតទុកមកកំសួលហ្នឹងឲ្យតែជាលក្ខណៈតណ្ហាឲ្យតែលក្ខណៈលោភៈគឺចាំបាច់ត្រូវតា ត្រូវតែឈឺមួយផ្លេតបើមិនយូរក៏មួយផ្លេតដែរឲ្យយើងទាញដូចកស៊ូយើងទាញតែទាញចង់បានយើងអត់ប្រឡែងពេលគេប្រឡែងផាច់យើងឈឺហើយបើយើងប្រឡែងយើងអត់ឈឺហើយចុះស្នេហាខ្លះមិនបានទៅកាប់គេនឹងស្អីវាគ្មាន ស្នេហាស្មោះស្អីទេវាគ្មានទេគឺស្នេហាអាត្មានិយមសុតហ្មងកុំមកចង់ធ្វើអ្នកក្លាហាន បើអញមិនបានគ្មានអាណាបាននាងឯងហើយចង់មកធ្វើអ្នកក្លាហានទៅកាប់អីចង់ធ្វើឯងក្លាហានមនុស្សអន់ជាទីបំផុតអន់ជាងអាចមនកសកម្មទៀតមនុស្សចឹងចឹងណាអាចមនកសកម្មគេដាក់ទៅអាចដោះតំណាំដោះអីមនុស្សបរិភោគបានមនុស្សក្រាន់តែគេឈប់នៅជាមួយខ្លួនទៅបំផ្លាញគេអីហ្នឹងណាអន់ណាអន់ណាកុំមកធ្វើអ្នកក្លាហានអីហ្នឹងវាគ្មានគ្រាន់បើជើងស្មាន ចឹងបានពេលក្មេងៗជាពិសេសក្មេងៗស្រីស្រីច្រើនតែមានដែរប្រុសប្រុសក៏មានខ្លះដែរតែមុនទៅដោះស្រាយក្មេងម្នាក់ទៀតប្រុសលោកលែងអីគាត់ចេះតែគិតតែគាត់បាត់អីគាត់ភ័យខ្លាចតែបាត់អីហើយគាត់លើកលើកថាគាត់ធ្វើល្អគ្រប់យ៉ាងប៉ុន្តែគេនៅតែទៅចោលគាត់ គាត់ថាចឹងល្អគ្រប់យ៉ាងល្អស្អីល្អអំពើមួយដោយឡែកនៅត្រូវល្អផ្លូវចិត្តមួយទៀតអាល្អផ្លូវចិត្តទល់តែចង់ឈប់ចង់បានស្អីពីនាងហ្នឹងឧទាហរណ៍ស្រឡាញ់នាងហ្នឹងមែនប៉ុន្តែត្រូវគោរពការសម្រេចចិត្តរបស់គេមិនមែនយកទៅសម្ពាធដាក់គេបើនាងឯងមិនធ្វើអញ្ចេះតែអញអញ្ចេះអញ្ចេះមិនមែនមិនមែនជាមិនមែនជាស្នេហាមែនទេណាហ្នឹងមិនស្នេហាដោយមេត្តាដោយសង្គ្រោះឯងស្នេហាដែលពុទ្ធ ព្រះអង្គសរសើរគឺស្នេហាសេចក្តីស្រឡាញ់ជាបែបសង្កហធម៌សង្គ្រោះជួយសង្គ្រោះនៅពេលដែលគេទៅពីយើងមានគេលែងត្រូវការជួយពីយើងហើយយើងមានមានធ្ងន់អីទៀតការគេនោះយើងធ្ងន់ក្នុងលក្ខណៈស្នេហាលះបង់ពេលគេទៅយើងស្រាលតែបើស្នេហាទាញគេ គេប្រឡែងយើងធ្ងន់យល់ទេ បើយើងស្នេហាដើម្បីបានគេទាញគេឲ្យមកតែខាងយើងឧទាហរណ៍តែគេនៅ ពីលើចឹងយើងទាញទាញប្រយុទ្ធទាញមកគេអត់ប្រឡែងវានៅល្មមបើគេប្រឡែងធ្ងន់ហ្មងរបស់មួយនឹងឈឺចាប់នៅពេលដែលគេទៅបាត់ប៉ុន្តែបើស្នេហាជាលក្ខណៈសង្កហៈធរជាមេត្តាធរ ដោយការយោគយល់ដោយការ ជួយគេទៅវិញចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់នឹងបានសេចក្តីសុខនៅពេលដែលគេឈប់ត្រូវការយើងអូមិនដឹងរកកន្លែងណាកើតទុកឲ្យខ្លាំងទេបើយើងសំណោះគ្នាអីអានឹងមកផ្លេតអីវាមានណាប៉ុន្តែឲ្យកើតទុករហូតដល់ទៅចង់ទៅឈួតឡប់អីណាណីដូចជាមិនកើតទេអញ្ចឹងមិនថាសួរប្អូននឹងឲ្យគាត់គិតខ្លួនគាត់ ក៏គិតឥឡូវបើប្អូនគិតតែពីរឿងសេចក្តីល្អដែលប្អូនធ្វើចំពោះគេហើយគេនៅតែក្បត់ហ្នឹងណាគេនៅតែទៅហ្នឹងណាសេចក្តីទុកប្រកាសជាគ្របប្អូនហ្នឹងកាន់តែខ្លាំងឡើងខ្លាំងឡើងហើយ ពីព្រោះប្អូនចេះតែគិតថាមិនគួរមិនគួរមិនគួរប៉ិនជួនកាលអ្វីល្អដែលប្អូនឯងគិតហ្នឹងណានៅក្នុងភ្នែកគាត់ហ្នឹងវាមើលឃើញថាវាអត់ល្អប្អូនឯងគិតម្នាក់ឯងថាប្អូនឯងល្អ គឺខ្លួនឯងអញ្ចឹងគឺខ្លួនឯងថាខ្លួនឯងល្អប៉ិនគាត់នោះមើលវាឃើញអត់ឃើញល្អមនុស្សណាទៅឈួតលះបង់លម្អចោលយើងគិតមើលយើងល្អក៏ល្អទៅប៉ុន្តែជួនកាលល្អរបស់យើងវានៅក្នុង ក្របខ័ណ្ឌដែលយើងគិតតែគាត់នោះវាមិនមិនចង់បានអ្វីដែលជារបស់យើងហ្នឹងដែលគាត់គិតថាវាអត់ល្អដូចគេទៅទិញឡានអញ្ចឹងឡានខ្វះអីពេញហ្នឹង មិនក៏មិនទិញអាម៉ូតហ្នឹងទៅគាត់វាអត់ចូលចិត្តហ្នឹងថ្ងៃនេះជ្រុលនិយាយរឿងស្នេហាបន្តិចនិយាយបន្តិចណាស្នេហាពេញនិយមដែរបើនិយាយយូរយូរគាត់សើចអាត្មាអត់ឆ្លើយអាត្មាសួរទេយើងសន្យា គ្នា តាំងពីដើមមកគាត់ថាសន្យា គ្នាទោះជាយ៉ាងណាទោះជាយ៉ាងណា អារឿងសន្យានោះមិនខ្លាំងខ្លាយទេពេលសន្យាព្រោះចិត្តហ្នឹងវាវាត្រូវការមែនវាស្រឡាញ់មែនបិណ្ឌធัวទាំងឡាយវាកើតរលត់ធัวទាំងឡាយវាកើតរលត់អង្ការហ្នឹងវាស្រឡាញ់ចឹងមែនថ្មឥឡូវហ្នឹងឲ្យកណាសន្យាចង់សើចទេថាមិនបាច់សន្យាទេឲ្យតែមើលគោលការណ៍ធ្វើការមួយគ្នា ទៅបានហើយ ដូចមនុស្សគេខ្សឹបប្រាប់អីណាសន្យាកុំប្រាប់គេ បានប្រាប់សន្យាមិនគាត់ទុកបាននៅពេលគាត់គាត់មិនតន់ចង់និយាយតែគាត់ចង់និយាយគាត់ភ្លេចសន្យានឹងបាទនឹងរឿងសន្យាសន្យាអីឡើងមើលអ្នកមានប្តីប្រពន្ធទាំងអស់គ្នាអ្នកមានសង្សារទាំងអស់គ្នានឹងធ្លាប់សន្យាអត់មិនមែនថាមិនធ្លាប់ទេទោះយ៉ាងណាទោះយ៉ាងណា សួរថាពេលសន្យាហ្នឹងពិតទេពិតតាវាក៏និយាយមនុស្សខូចកុហកនិយាយពីស្នេហាមែនមែនណាដែលស្រឡាញ់មែនអាចិតហ្នឹងវាចឹងមែនបងបើគ្មានអូនឯងទៅវាមិនកើតទេអូនបើគ្មានបងទៅវាមិនកើតទេបើបងគ្មានអូនអីបើបងក្បត់អូនឲ្យសូនដូចខ្យល់ណាបើស្រីគេថាបើអូនមានកលឲ្យខ្វល់ដូចផ្សែង អកណៈឆ្លាញ់គ្នានឹងចេញវាអញ្ចឹងអញ្ចឹងមកមិនដឹងស្អីទេចាប់ពីរស់ណាពីរស់ជាពិសេសគឺស្នេហាដែលមិនតបតស្គាល់គ្នាពិតចាប់ដើមដបងដបងតាមដែលនៅមួយគ្នាយូរធ្វើការមួយ គ្នាប្រឡូកពកបាក់មួយគ្នា ទៅ ធ្វើការមកវិញលៀងចានលៀងឆ្នាំងអាណាកូនជឿវាមិនតាន់ដល់កំណត់នឹងវានៅឃើញតែស្នាមញញឹមងាកឡើងចង់លឺអូនបន្តិច អូននៅណាបងនៅណាអីចឹងណាអាស្នេហាអញ្ចឹងវាផ្អែមណាគណៈនឹងវាត្រូវតែសន្យាវាត្រូវតែអ្នកសើចសើចនឹងសង្ស័យសើធ្លាប់មិនសួរថាពេលហ្នឹងពិតទេពិតតាអត់កុហកទេភាកច្រើនអត់កុហកទេចិត្តនឹងវាចឹងមែនពីព្រោះអីដំបងឡើយយើងវា អាត្មាចង់តែប្រែថាស្នេហាគឺការបោកប្រាស់អាស្នេហាដោយស្រឡាញ់ខ្លាំងខ្លាំងហ្នឹងណាចង់តែប្រែអញ្ចឹងបោកប្រាស់មិនមែនយើងអ្នកបោកប្រាស់ឯកិលេសហ្នឹងវាបោកប្រាស់យើងវាស្មានតែអញ្ចឹងមែនណាហើយសួរថាអ្នកដែលកំពុងតែមានទុកយកធัวអីមកពិចារណាពិចារណាមើលទៅតែយើងចង់បានអីពីគេហ្នឹង យើងចង់បានសុខពីគេឬក៏យើងចង់ឲ្យគេបានសុខសួរខ្លួនយើងអញ្ចឹងរោចម្លើយឃើញដកបន្លានឹងចេញពីទ្រូងព្រឹសបើរោចម្លើយនឹងអត់ឃើញទេ នៅតែខ្ញុំស្មោះប៉ុណ្្នឹងហើយមកពីយើងត្រូវការពីគេ ខ្លាំងយើងអត់មានអីផ្ដាល់ឲ្យគេខ្លាំងបើស្នេហ៍ព្រោះការផ្ដាល់ឲ្យអ្នកមិនខូចចិត្តឡើយទោះខូច ក៏មិនខូចខ្ទេចខ្ទាំដែរតែបើស្នេហ៍សង្ឃឹមគេខ្លាំងសង្ឃឹមសេចក្តីសុខពីគេ ខ្លាំងបើអត់គាត់នឹងមិនបានទេអីចឹងណាវាអាចដែរក្នុងលក្ខណៈហ្នឹងយើងក៏អាចដែរថាឃើញគាត់នឹងអាចរស់គ្នានៅមួយគ្នាបានបើអត់ពីគាត់នឹងដូចពិបាករត់អាគំនិតហ្នឹងយើងហាមមិនឲ្យកើតបានទេយើងត្រូវតែឃើញគុណសម្បត្តិល្អនៃមនុស្សដែលយើងស្រឡាញ់ យើងមិនអស់តណាទៅទៅមិនក្នុងន័យហ្នឹងទេប៉ុន្តែ ជាមួយគ្នានឹងយើងត្រូវការគេ យើង ចង់ផ្ដល់ឲ្យគេឲ្យយើងនឹងច្រើនជាងគេឲ្យយើងកុំទាពីគេច្រើន ជាងយើងឲ្យគេតែយើងទាពីគេ ច្រើនជាងគេឲ្យយើង យើងកាត់ទុក ជារឿងធម្មតាវានៅតែខ្លួន ទីពឹងខ្លួនដដែលអាត្មាលើក ជាធោពាក់ព័ន្ធស្នេហានឹងបន្តិចថ្ងៃហ្នឹងចង់និយាយស្នេហាពួកអ្នកទាំងអស់គ្នាសិតតែមានស្នេហារបស់ស្អីក៏ដោយយើងសុំគេតែងមានកំណត់តែងមានឧបសគ្គតែងមានកំណត់ បានឬអត់តែបើយើងឲ្យគេគ្មានអ្នកណាកំណត់ទេយល់ទេព្រំដែនអត់មានអ្នកណាមកកំណត់ព្រំដែនបានទេយើងសុំគេយើងពឹងគេចង់ឲ្យគេជួយគេមានកំណត់នៃការជួយយើងជួនកាលគេមកបានជួនកាលគេជួយបានជួនកាលគេជួយអត់បានយើងចង់ឲ្យគេជួយ100យើងគេជួយបាន50គេជួយបាន20គឺតែមានកំណត់ នៅពេលដែលយើងចង់បានពីគេស្អីក៏ដោយជាសម្ភារៈជាក្តីស្រឡាញ់ជាជំនួយស្មារតីចាជាស្អីក៏ដោយឲ្យតែយើងចង់បានពីគេ យើងមិនមែនជាអ្នកសម្រេចទេចាប់ពាក្យហ្នឹងហើយបាននៅពេលដែលយើង ចង់បានអ្វីពីគេយើងមិនមែនជាអ្នកសម្រេចទេ តែបើយើងចង់ផ្ដល់ឲ្យវិញយើងជាអ្នកសម្រេច អញ្ចឹងយើងសុំធំមានសិទ្ធធំកាលណាយើងជាអ្នកផ្ដល់ឲ្យ យើងជាអ្នកសម្រេចឃើញទេធងថ្ងៃហ្នឹងនិយាយចឹងនិយាយងាយងាយកាលណាយើងចង់បានពីគេគេជាអ្នកសម្រេចគេជាអ្នកដាក់លក្ខខណ្ឌឲ្យយើងកាលណាយើងចង់បានពីគេណា គេជាអ្នកមានសិទ្ធិដាក់លក្ខខណ្ឌជាមួយយើងតែបើយើងឲ្យគេទៅយើងជាអ្នកមានលក្ខខណ្ឌដាក់លក្ខខណ្ឌជាមួយគេស្អីក៏ដោយស្អីក៏ដោយលុយក៏ដោយស្នេហាក៏ដោយស្អីក៏ដោយគ្រប់យ៉ាងគ្រប់យ៉ាងហ្នឹងហើយស្រឡាញ់យើងត្រូវការ ប៉ុន្តែស្នេហាដោយការផ្ដល់ឲ្យទៅមិននាំឲ្យអ្នកស្នេហានឹងកើតទុកយូរមកសួរគាត់គាត់ត្អូនចឹងអឺធ្វើល្អគ្រប់យ៉ាង អ្វីដែលជាសំណូមពររបស់គេខ្ញុំធ្វើបានគ្រប់យ៉ាង តែទីបំផុតគេនៅតែទៅឯងមកសួរថាជិបអូនឯងដែលមានចេតនាបោកគេទេ អត់គិតថាយកគេជាប្រពន្ធហើយខំធ្វើល្អគ្រប់យ៉ាងបានមកសួរថាចុះល្អនឹងទៅណាទៅឥឡូវហ្នឹងល្អនៅគេឬក៏នៅប្អូនឯងនោះគិតមកសទុះបើវាជាល្អមែនហើយគេអត់យកវាមាននៅឯណាវានៅយើងហ្នឹងហ៎វាមិនបាត់ទៅឯណាគិតឲ្យវាធូរមកវិញមក ខ្លាចតែប្អូនឯងបោកគេខ្លាចតែប្អូនឯងធ្វើបាបគេអានឹងវាពិបាកដោះស្រាយនឹងផ្លូវច្បាប់វាលំបាកដោះស្រាយនឹងផ្លូវចិត្តវាមានវបដិសារីស្ដាយក្រោយមិនគួរធ្វើបាបគេអីចឹងណាហើយចុះបើយើងធ្វើល្អដាក់គេសោះហ្នឹងមានទៅប្រឈមមុខច្បាប់អីណាមានទៅចាប់លោបគេណាមានទៅកុហកគេណាមានន័យថាក្តីល្អរបស់យើងនឹងមិនតន់រមមនុស្សណា ដែលទទួលសេចក្តីល្អនឹងបានណាអាចថាមនុស្សទៅនឹងមនុស្សកាលគេណីហ៎ វាអត់ត្រូវជួបមនុស្សល្អដោយប្អូនឯងហ្នឹងណាមនុស្សប្អូនឯងត្រូវជួបមនុស្សល្អជាងហ្នឹងអូគេសើចមិននិយាយលួងទេ ការពិតវាអញ្ចឹងបើល្អមែនបើយើងគិតតែរបស់យើងវាសុទ្ធមែនឧទាហរណ៍យើងកុំនិយាយពីស្នេហានិយាយពីរបស់យើងបានមាសម្ដុំណាមាសម្ដុំថាអាណិតគាត់អើយអាណិតចោះអើយគាត់គាត់អត់យកគាត់ទៅយកដុំថ្មឯណាទៅវិញទៅណាហើយយើងទៅកើតទុកស្អីបើមាសនឹងវានៅអា មកពីនៅនោះវាអត់តាន់មានសមត្ថភាពយកមាសហ្នឹងអ្នកនោះទេ ជាមនុស្សអត់បន់ជាមនុស្សប៉ិនឲ្យប្រកាសណាឲ្យប្រកាសថាយើងល្អមែនណាហ្នឹងហើយឥឡូវថាស្នេហាវាជា អរូបីយើងមិនបាក់គិតឥឡូវដូចខ្មែរនិយាយពីរបស់អញ្ចឹងយើងមាន iPhone ស្អាតមួយចង់ឲ្យគេហើយគេអត់យកទៅដេកការទុកស្អី ពេលរបស់យើងល្អនៅដដែលតើមានតែខាតអីមានមាស1គីឡូមានប្រុសប្រុសឧទាហរណ៍ប្រុសប្រុសប្រឆោតនាងហ្នឹងយើងអាណិតនាងហ្នឹងអាណិតទៅស្រឡាញ់ចង់ឲ្យឈួរយកមាសមកប្រអប់ទៅឲ្យអាប្រុសនោះយកតែផ្កាមកបាច់អីចឹងទៅគាត់គេគេប្រឆោតរៀងវាសមបើតែយើងមាស1គីឡូនេះវាមិនសូវសមបយលនាង ថានេះមាសតម្លៃណាបងអូនស្រី យករបស់នេះទៅប្អូននឹងបានសុខចាយវាបានយូរអង្វែងបើនាងអត់ស្ដាប់ទៅយកពីប្រុសណាឲ្យផ្កាមួយបាច់ទៅហើយយើងដេកកើតទុកដែរដេកកើតទុកដែរបើមាសនៅតដៅវាមានបាត់មាសឯណាបើគេអត់យកបើគេអត់យកនឹងវាអត់មានបាត់មាសទេហ្នឹងហើយប្រហែលយល់ហើយវានឹងគិតចឹងចឹងទៅណាបើស្នេហា ដោយបំណងផ្ដល់ឲ្យដៃគូរបស់អ្នកបានសេចក្តីសុខជាការពិតណាស់យើងត្រូវការរួមដំណើរជាមួយគ្នាតែបើគេវាទទួលមិនបានទេយើងអត់មានអីទៅដេកកើតទុកសម្រាប់ខ្លួនអីទេមានន័យថាម្នាក់នឹងទទួលសេចក្តីល្អរបស់យើងមិនទាន់បានទេសេចក្តីល្អនេះអញនឹងប្រគល់ឲ្យប្រពន្ធអញយ៉ាងពិតប្រាកដប្រពន្ធអញពិតប្រាកដទើបទទួលសេចក្តីល្អនឹងបានណែលោអញ្ចឹង